សួស្តីឥឡូវយើងទៅរៀនកាត់វីដេអូដើម្បីយើងដាក់ផលិតផលយើងនៅខាងក្រោមវីដេអូក៏ផ្នែកណាមួយដែលយើងចង់ធ្វើអញ្ចឹងណាបាទហើយជី page របស់ខ្ញុំក៏ផ្លេចជួយ follow មួយដើម្បីទទួលបានវីដេអូបន្ថែមទៀតអញ្ចឹងដំបូងយើងចូលមកក្នុងកម្មវិធី VN នេះមកបាទចូលកម្មវិធី VN គឺជាកម្មវិធីមួយដែលងាយស្រួលកាត់វីដេអូអញ្ចឹងណាហើយយើងចុចសញ្ញាបូកនៅខាងក្រោមនេះបន្តមកទៀតយើងចុចពាក្យ new project ខាងលើ ហើយយើងចូលទៅរើសវីដេអូដែលយើងចង់ធ្វើការកាត់អូខេបន្តទៅទៀតយើងទទួលបានវីដេអូនេះមួយហើយវីដេអូនេះយើងអាចសេរីសាយវាបានយើងនៅក្នុងកម្មវិធីហ្នឹងគឺយើងអូសមកពីពីស្ដាំមកឆ្វេងមកយើងមានឃើញពាក្យថាក្របក្របមួយហើយយើងអាចរើសយកវីដេអូយកប្រភេទមួយណាប្រភេទមួយចេះក៏បានបាទប្រភេទចេះក៏បានដែរឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកវីដេអូបែបនេះចោះ អញ្ចឹងយើងចុចពាក្យថាសញ្ញាគ្រីសទី1មកយើង play វីដេអូនៅមើលតិចមើលអូខេតើបើយើងបានប៉ុណ្្នឹងហើយយើងចូលទៅ add product របស់យើងណាឬផលិតផលរបស់យើងហ្នឹងដើម្បីដាក់ចូលក្នុងវីដេអូហ្នឹងអញ្ចឹងយើងចុចពាក្យសញ្ញារាប់ពីលើចុះមកក្រោមទី3នេះចុចលើវាមួយហើយយើងយកបើនេះវីដេអូនិងរូបភាពអញ្ចឹងចុចលើនឹងមួយ ហើយយើងទៅរករូបភាពលទ្ធផលរបស់យើងមកខ្ញុំយកលទ្ធផលរបស់ខ្ញុំនេះមួយ វាតូចពេកយើងទាញតែវាធំបន្តិចមកទាញធំចេះអញ្ចឹងសម្រាប់អ្នកដែលមានលទ្ធផលអីចង់ធ្វើបែបហ្នឹងអីអាច inbox មកខ្ញុំខ្ញុំធ្វើឲ្យហើយយើងងាយស្រួលធ្វើទេអញ្ចឹងយើងដាក់ប៉ុណ្្នឹងមកអូខេឬមួយក៏វានៅរឿងតូចពេកយើងទិញវាធំបន្តិច យើងដាក់ប៉ុណ្ណឹងយើងដាក់មើលលមមមកសំភ្នែកយើងអញ្ចឹងណាហើយហើយអ្នកមើលក៏គិតថាអូខេប៉ុណ្ណឹងក៏វាសមដែរបន្តមកទៀតយើងទាញរូបផលិតផលរបស់យើងនឹងឲ្យវាស្មើជាមួយនឹងវីដេអូរបស់យើងមកដែលយើងចង់ដាក់អញ្ចឹងអូខេខ្ញុំនឹងដាក់ប៉ុណ្ណឹងហើយយើង play វាមើលចុចអូខេឃើញទេបើសិនជាអ្នកចង់ធ្វើបែបហ្នឹងហើយវាងាយស្រួលទៀត ហើយយើងផុសវីដេអូក៏ប្លែកអីទៅយើងដាក់ផលិតផលរបស់យើងនៅខាងក្រោមអញ្ចឹងណាឬក៏សេវាកម្មរបស់យើងនៅខាងក្រោមអញ្ចឹងដល់យើងធ្វើជាមួយនឹងកម្មវិធី VN នេះបាទគឺងាយងាយហើយសាមញ្ញទៀតអញ្ចឹងណាយើងធ្វើតាមទូរស័ព្ទដៃក៏បានដែរបាទបន្តមកទៀតយើងទៅ export វាចេញមកចុចសញ្ញាបូកខាងលើ នៅកន្លែងនេះយើងអាចរត់ដល់ 4K ក៏បានប៉ុន្តែយើងយកតែត្រឹម18ក៏ក៏ច្បាស់ដែរបាទចឹងចុចពាក្យគ្រីសមួយចឹងវាទៅហើយ រងចាំបន្តិចសិននិយាយទៅកម្មវិធីមួយហ្នឹងគឺស្រួលមែនតើកម្មវិធី VN ហ្នឹងណាបាទងាយស្រួលកាត់វីដេអូយើង ធ្វើតាមទូរស័ព្ទដៃអ្នកអត់មានកុំព្យូទ័រធ្វើតាមហ្នឹងបានអូខេពីអូខេបន្តមកទៀតយើងចូល